ROD ហើយកូនយើងមានមាស 10G 10ក្រាត់មានមាស OMG ENG បងក៏មិនណយ AMG ចតនៅខាងក្រោយតែមិនមែនគឺជាមាស Leroy តែអត់មាន Lambo Rolls Royce សមត្ថ កូននាងមានមាស 10G 10ក្រាមមាន OMG ENG បងក៏មិនណយ AMG ចតនៅខាងក្រោយតែមិនមែនគឺជាមាលទេបងតែអត់មាន Lambo Rolls Royce អសមត្ថភាពមួយផែនព្រៃស្ថិរភាពនឹងលោកលៃអសមត្ថភាពនឹងគឺស្រីជំនឿភាពនៅចិត្តស្រីនេះមិននៃពីតែកញ្ញាលឺថាបច្ចុប្បន្នមានតែតាមទីទៅនៃលោកទៅលោកជាអាចដៃលើអត់មានសារ